បាទបាទសូមគោរពជំរាបសួរ បាទបងប្អូនជនរួមជាតិបាទក្នុងប្រទេសនិងក្រៅប្រទេសទាំងអស់ជាទីគោរពរាប់អាន បាទនេះគឺជាកិច្ចសម្ភាសពិសេសរបស់ទូទួលសម្លេងអ្នកស្ការខ្មែរដែលផ្សាយចេញពីទីក្រុងបាទ Providence រដ្ឋ Rhode Island សហរដ្ឋអាមេរិកបាទហើយនៅក្នុងគណៈនេះខ្ញុំបាទកំពុងតែមានវត្តមាន នៅ ជាមួយនឹងបាទលោកម៉ៅវិបុលហើយនិងលោកជុនវៀនបាទសូមបងប្អូនទាំងពីរស្វាគមន៍ដល់បងប្អូនយើងដែល កំពុងចូលរួមតាមដានទស្សនាបាទសូមអញ្ជើញបងប្អូនម៉ៅបុលបាទសូមជម្រាបសួរបងប្អូនជនជាតិខ្មែរនិងក្រាបថ្វាយបង្គំថេរាថេរៈគ្រប់ព្រះអង្គជាទីសក្ការៈនិងជម្រាបសួរពុកម៉ែដែល នៅ មានវត្តមាន តាមដានឡាយនេះហើយក៏ដូចជា បងប្អូនជនជាតិខ្មែរនៅ ក្នុងប្រទេសក៏ដូចជាក្រៅប្រទេសខ្ញុំម៉ៅបុលដែលបានតស៊ូនយោបាយជាច្រើនឆ្នាំមកហើយជាមួយនឹងលោកប្រធានសំស៊ីក៏ដូចជាជាមួយនឹងលទ្ធិប្រជាតៃនៅ ក្នុងប្រទេសកម្ពុជា ហើយនៅពេលនេះដែលពួកយើងខ្ញុំ បានឃ្លាតឆ្ងាយពីមាតុភូមិកំណើតស្រុកកំណើតហើយឃ្លាតឆ្ងាយពីបងប្អូន ដែលជាអ្នកស្នេហាជាតិដូចគ្នាតែឥឡូវមកដល់នៅទឹកដីសហរដ្ឋអាមេរិកហើយសូមបងប្អូនជុំជាតិខ្មែរសង្ឃឹមចោះខ្ញុំមិនបោះបង់ចោលប្រទេសជាតិហើយនិងប្រជាតៃនៅក្នុងប្រទេសកម្ពុជាទេដែលយើង តស៊ូ30ឆ្នាំជាងហើយមកដល់ថ្ងៃនេះទាំងជាមួយលោកប្រធានរហូតដល់អ្នកផ្សេងផ្សេងទៀតអ្នកខ្លះត្រូវ ជាប់ពន្ធនាគារអ្នកខ្លះត្រូវភៀសខ្លួនព្រាត់ប្រាសគ្រួសារបងប្អូនមិនខុសពីសម័យ3ឆ្នាំ8ខែ20ថ្ងៃទេក្រោមការដឹកនាំរបស់លោកហ៊ុនសែន30ឆ្នាំជាងមកដល់ពេលនេះប៉ុន្តែឥឡូវនេះ ពួកយើងខ្ញុំបានមកដល់នៅ ទឹកដីថ្មីក៏ជាគេថាការជួយដល់ប្រទេសកម្ពុជាក៏ជាការមានកម្លាំងចិត្តកាន់តែខ្លាំងថែមទៀតយើងនឹងតស៊ូដើម្បីផ្លាស់ប្ដូរនៅកម្ពុជា ហើយយើងតស៊ូឲ្យមានប្រជាតៃពិតប្រកបនៅកម្ពុជា យើងមិនបោះបង់ជាតិសាសន៍យើងទេបាទសូមអរគុណបាទអរគុណលោកម៉ៅវិបុលអរគុណច្រើនណាស់បាទចំពោះការទេសនាមហើយក៏ដូចជា ស្វាគមន៍ដល់បងប្អូនយើងដែលកំពុងតាមដានទស្សនាការផ្សាយពិសេសនៅក្នុងគណៈពេលនេះហើយជាបន្តខ្ញុំសូមគោរពអញ្ជើញបាទបងអូនឈុនវៀនបាទដែលជាបាទក្រុមប្រឹក្សាឃុំក្តីរុនខេត្តសៀមរាបបាទសូមអញ្ជើញបាទ បាទសើបឋមខ្ញុំបកាណាសូមក្រាបថ្វាយបង្គំព្រះធរានុក្រៈគ្រប់អង្គជាទីសក្ការៈហើយសូមជម្រាបសួរបងសិរិយរតនាបាទថ្ងៃនេះសប្បាយចិត្តមែនទែនដែលបានមកដល់ទឹកដី នៃសហរដ្ឋអាមេរិកលើកដំបូងហើយក៏បានជួបពិសេសគឺបងសិរិយរតនាដែលគឺជាអ្នកល្បី live show នៅក្នុងសហរដ្ឋអាមេរិកតែម្ដង ហើយបងប្អូនជនរួមជាតិបានដឹងហើយថាមួយរយៈចុងក្រោយគឺមានការបាត់វត្តមានរបស់ខ្ញុំហើយលោកម៉ៅវិបុលហើយនឹងបងប្អូនអ្នកប្រយុទ្ធរបស់យើងផ្សេងផ្សេងទៀតដែលពួកគាត់មិនមានធ្លាប់មានវត្តមាននៅប្រទេសថៃដែលជាកន្លែងទីតាំងនៃការប្រយុទ្ធដោយអហិង្សា នៅក្នុងប្រទេសថៃនឹងប៉ុន្តែដោយសារតែមានការធ្វើទុកបុកម្នេញពិសេសគឺគឺមានការតាមចាប់ខ្លួនពួកយើងខ្ញុំដែលជាសកម្មជនរបស់គណៈបកសង្គ្រោះជាតិពីសំណាក់របបលោកហ៊ុនសែនដែលយើងដឹងហើយថាជារបបផ្ដាច់ការនៅក្នុងប្រទេសកម្ពុជាហើយមិនត្រឹមតែផ្ដាច់ការនៅក្នុងប្រទេសកម្ពុជាទេមានបងប្អូនយើងដឹងច្បាស់ថាជាគេហៅថាជួនផ្ដាច់ការនៅក្នុងតំបន់អាស៊ីពិសេសគឺតំបន់អាស៊ាននឹងតែម្ដង ហើយបងប្អូនជនរួមជាតិបានថ្ងៃនេះគឺបាន មានវត្តមាន ខ្ញុំនៅក្នុងកម្មវិធីកញ្ចក់ទូទាស់របស់មលេសកាបាទមលេសកាខ្មែរឥឡូវនេះគឺយើងមានវត្តមានមកកាន់ទឹកដីនៃសហរដ្ឋអាមេរិកដែលជាបេដាប្រជាធិបតេយ្យហើយជាប្រទេសដែលផ្ដល់នូវសិទ្ធិសេរីភាពទៅដល់អ្នកប្រជាធិបតេយ្យពិសេសគឺអ្នកដែលតស៊ូតាមបែបអហិង្សា ដូច្នេះហើយបងប្អូនជនរួមជាតិយើងសង្ឃឹមថាបងប្អូនជនរួមជាតិនៅតែ បន្តគ្រប់គ្រងសកម្មភាពរបស់គណៈបកសង្គ្រោះជាតិពិសេសគឺសកម្មជនរបស់គណៈបកសង្គ្រោះជាតិដែលមានវត្តមាននៅលើទឹកដីសហរដ្ឋអាមេរិកដែលប្រកបនឹងតស៊ូដើម្បីលទ្ធិជាតិតៃនៅក្នុងប្រទេសកម្ពុជាបន្តទៅទៀតហើយយើងដឹងច្បាស់ទាំងអស់គ្នាថាការតស៊ូវាមានដូចនៅក្នុងប្រទេសកម្ពុជា គេថាមានពាក្យ3មួយគឺអឺបាទអឺគេហៅថា អឺស្លាប់រត់ចោលស្រុកហើយជាប់គុកនេះគឺជាពាក្យស្លោកដែលនៅក្នុងប្រទេសកម្ពុជាដែលធ្លាប់តែប្រើប្រាស់ដូចមិនមែនដូចប្រទេសដែលមានលទ្ធិជាតបតៃគេមិនដែលប្រើប្រាស់ពាក្យហ្នឹងទេគេប្រើពាក្យគេហៅថាការផ្លាស់ប្ដូរតាមបែបវិជ្ជមានឬក៏គេហៅថាការប្រកួតប្រជែងដោយស្មារភាពដោយតលាភាពនឹងនឹងគ្នាប៉ុន្តែរបបលោកហ៊ុនសែនយើងដឹងហើយ ថាមិនត្រូវការការផ្លាស់ប្ដូរដោយបែបគេហៅថាតាមបែបលទ្ធិជាតបតៃទេគឺទៅប្រើប្រាស់ ដោយប្រើហិង្សាដោយចាប់ដោយចង ដោយបង្ខិតបង្ខំទិញសម្លុតគំរាមកំហែងសពបែបយ៉ាងអញ្ចឹងបងប្អូនជនជាតិដឹងច្បាស់ថារបបលហ៊ុនសែនជាង40ឆ្នាំហើយដែលប្រើប្រាស់នៅវិធីសាស្ត្រនេះដើម្បីគ្រប់គ្រងអំណាចពិសេសគឺនៅពេលនេះគឺមានការគេហៅថាផ្ទេរអំណាចពីឪពុកទៅកូនទៅទៀតអញ្ចឹងវាធ្វើឲ្យប្រទេសកម្ពុជារបស់យើងនឹងស្គាល់តែភាពគេហៅថាអឺ គេហៅថាខ្មៅងងឹតឈានចូលដល់របបមួយទៀតគេហៅកាលមុនគឺរបបអឺវាពិឃាតឬក៏បាទវាពិឃាតឬក៏បបខ្មែរក្រហមអីជាដើមប៉ុន្តែឥឡូវនេះគឺរបបលហ៊ុនសែនបើយើងនិយាយការពិតនៅក្នុងប្រទេសកម្ពុជារបស់យើងបើសិនជាមានលទ្ធិប្រជាធិបតេយ្យគឺការផ្លាស់ប្ដូរនៃរបបលហ៊ុនសែនមានតាំងពីយូរណាស់មកហើយបាទអរគុណច្រើនបាទបាទអរគុណច្រើនបងអូនជុនវៀនដែលបានទេសនាមក៏ដូចជាជម្រាបជូនដល់បងប្អូនយើង អំពីទស្សនៈបាទនឹងគោលជំហរ នៅក្នុងការដែលចូលរួមតស៊ូបាទនៅក្នុងដើម្បីទាមទារនៅលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រទេសកម្ពុជារបស់យើងហើយអរគុណហើយនេះគឺជាបាទខ្ញុំមានមោទនភាពមែនតើថ្ងៃនេះបានមកជួប idol របស់បងប្អូនដែលបានមកយូរហើយបងប្អូនទាំងតឹងរងចាំថាហេតុអីបានជាពួកគាត់ស្ងាត់ពី ANZ AA បាទ ហើយពីទូរទស្សន៍ផ្សេងផ្សេងណាបាទឥឡូវខ្ញុំមកបង្ហាញមុខជូនដល់ទូរទស្សន៍សនិកជនយើងទាំងអស់គ្នាទូរទស្សន៍សម្លេងអ្នកការខ្មែរបាទហើយបងជនមានពីម្សិលមិញបានចូលទូរទស្សន៍លោកប្រធានសំណាស៊ីផងដែរណាបាទបាទបាទចឹងគឺថាឥឡូវនេះគាត់ទំតែមកដល់បន្តិចទៀតគាត់នឹងចាប់ផ្ដើមដំណើរការហើយបាទប្រហែលជាឲ្យស៊ំបន្តិចអាកាសធាតុឥឡូវមកដល់នេះតិចបងប្អូនតិចមែនតើធ្លាក់ស្នូនៅខាងក្រៅនោះស្នូកកបាទមែនតើណានៅខាង Rhode Island ហ្នឹងបាទ ហើយអញ្ចឹងទៅគឺមកចំអាកាសធាតុត្រជាក់តែម្ដងពួកគាត់ហ្នឹងបាទមកខាងរដ្ឋត្រជាក់បាទអញ្ចឹងទៅគាត់អត់ទាន់ស៊ំហើយក៏អត់ទាន់មានឧបករណ៍សម្រាប់ផ្សាយអីផ្សេងផ្សេងដូចជាកុំព្យូទ័រផ្សេងផ្សេងអីអីណាបងប្អូនណាបាទនៅខ្វះខាតអញ្ចឹងថ្មីថ្មោងហើយថ្ងៃនេះគឺយើងខ្ញុំដឹកនាំគណៈប្រតិភូមកពីខាងរដ្ឋ New Jersey ហើយនិង Pennsylvania បាទ ហើយមកជួបសួរសុខទុក្ខបាទលោកម៉ៅបុលហើយនឹងលោកឈុនវៀននិងគ្រួសារលោកឈុនវៀនមកជាមួយនឹងភរិយាហើយនឹងកូន2នាក់បាទបាទបាទហើយម៉ៅវិបុលគាត់មកតែម្នាក់ឯងទេបាទនៅតែម្នាក់ឯងទេនៅកំឡោះប្រពន្ធកូនមកតាមក្រោយបាទបាទហើយនៅ Rhode Island នេះមានអាណែតផងដែរអញ្ចឹងណាយឹមអាណែតយឹមអាណែតយឹមអាណែតហើយនឹងគ្រួសារហើយនឹងកូនតូចមួយណាបាទ ចឹងមកនៅមានយើងមិនតែនេះនៅមានវគ្គតទៀតមានបងប្អូនយើងសួរសំណួរច្រើនមែនទែនបាទសួរច្រើនហើយអេរិចជូបាទមានអេរិចអីគាត់នៅខាងអាកាសាគាត់នេះដែរបាទនឹងហើយបងប្អូនយើងទាំងអស់គ្នាដែលកំពុងតាមដានទស្សនានេះបាទបាទជួយចែកម្លែកទៅដល់ជួយចែកម្លែកផងណាបងប្អូនឥឡូវបានឃើញ idol បងប្អូនហើយបន្តិចទៀតនឹងគាត់ វិភាគឡើងវិញហើយគឺគាត់នៅតែចំហរបស់គាត់ទៅតែដដែលទេបងប្អូនណាមិនមែន ថាមកដល់សងំសុកអីហីទេលោកម៉ៅវិបុលទៅផ្ទះអន្តែចង់ងំចង់និយាយចង់បងប្អូនជនវៀនហ្នឹងក៏មិនមែននេះទេបាទមិនមែនមកថានៅស្ងៀមអីអីទេបងប្អូនណាហើយដោយសារបាទទីតាំងថ្មីអីអីចឹងចឹងណាមិនតាន់មានកន្លែងអីត្រឹមត្រូវអីចឹងទៅតិចទៀតទៅនឹងមានការផ្សាយជាប់ជាប្រចាំហើយហើយ ប្រហែលជានៅជាមួយនឹងមនស្ការខ្មែរបាទគឺថាទោះបីខាងណាក៏ខាងណាក៏មិនជាបញ្ហាដែរព្រោះដោយសារតែយើងតស៊ូដើម្បីលទ្ធិជាតិតៃនៅក្នុងប្រទេសកម្ពុជាពិសេសគឺតស៊ូជាមួយនឹងរបបលហ៊ុនសែន យើងឲ្យតែមានឆន្ទៈហើយនឹងគេហៅថាភាពស្មោះត្រង់ជាមួយជាតិពិតប្រាកដធ្វើកន្លែងណាក៏វាអាចធ្វើបានដែរបាទពិសេសបើបើយើងមិនមានឆន្ទៈក្នុងការធ្វើទេទៅដល់កន្លែងណាឬក៏នៅកន្លែងណាក៏មិនអាចធ្វើបានដែរអានេះវាជារឿងពិតដែលយើងអាចតែទៅលើកដាងណាបងប្អូនក៏មិនពិតដែរអ្នកដែលគ្រប់គ្រងពិសេសនៅក្នុងប្រទេសកម្ពុជា ដែលគាត់តឹងរងចាំ ថាតើប្រជាបតៃនៅក្នុងប្រទេសកម្ពុជាយ៉ាងម៉េចអញ្ចឹងបងប្អូនជនជាតិខ្មែរប្រជាបតៃកើតបាន គឺសង្ឃឹមលើបងប្អូនប្រជាពលរដ្ឋខ្មែរហើយព្រោះយើងមិនអាចគេហៅថាសិទ្ធិសេរីភាពមិនធ្លាក់ពីលើមេឃឲ្យបងប្អូនទេ មាន តែយើងការតស៊ូ តស៊ូដោយអហិង្សាហើយប្រទេសកម្ពុជាយើងដឹងហើយការ23ដុល្លារដែលមានច្បាប់រដ្ឋធម្មនុញ្ញបានចែងច្បាស់ហើយអញ្ចឹងពលរដ្ឋខ្មែរត្រូវតែភ្ញាក់រលឹកឡើងកុំនៅដេកស្ងៀមស្មារណាទៀតព្រោះហ៊ុនសែនមិនដែលផ្ដល់ឱកាសឲ្យយើងទេឥឡូវយើងមើលទៅបោះឆ្នោត2018ដែលខុសច្បាប់មកដល់ពេលនេះគឺក្រមហ៊ុនសែនអត់បានធ្វើអីឲ្យពលរដ្ឋទេអត់បាន ការពារសិទ្ធិសេរីភាពឲ្យពលរដ្ឋទេពិសេសតំណាងរាស្ត្រ 125រូបគឺបាច់ចឹង125 125បាទ125ដែលជាប់ពីការការបោះឆ្នោតម្នាក់ឯងណាបាទបាទបោះឆ្នោតម្នាក់ឯងខុសច្បាប់ដែលអន្តរជាតិអត់ទទួលស្គាល់ប្រជាពលរដ្ឋខ្មែរក៏មិនទទួលស្គាល់ដែរតែឥឡូវទីបញ្ចប់តើតំណាងរាស្ត្រ125រូបណាតើបានឃើញជួយបងប្អូនទេដោយអត់មានឃើញតតែសោះដេកស្ងៀមឥឡូវចិត្តដល់ទៀតហើយចិត្តដល់ក្រុមប្រឹក្សាឃុំសង្កាត់ដែលក្រុមប្រឹក្សាឃុំសង្កាត់មេឃុំចៅសង្កាត់កាលនោះ មានសង្គ្រោះជាតិដែរណា បានតែ3ខែគេរំលាយចោលកាលនោះយើងបានជួយមេឃុំចៅសង្កាត់របស់គណៈបកសង្គ្រោះជាតិបាន ជួយប្រជាពលរដ្ឋយ៉ាងច្រើនពិសេសរ៉ូសេតពិសេសនៅតាមខេត្តផ្សេងផ្សេងហើយឥឡូវនេះ ទីបញ្ចប់ទៅស្ងាត់ឲ្យឈឹងហើយពលរដ្ឋអត់ដឹងចង់ជួបអាញាធមនឹងជួបមិនទេឥឡូវដល់ពេលយូរយូរទៅចោតប្រជាពលរដ្ឋឯងជាខ្មាំងសត្រូវទៀតអញ្ចឹងការដឹកនាំរបស់លោកហ៊ុនសែន30ឆ្នាំជាងយកប្រជាតៃដាក់មុខប៉ុន្តែនៅក្នុងបេះដូងហ៊ុនសែនគឺផ្ដាច់ការ គឺសម្លាប់ជាតិសាសឯងសម្លាប់ធម្មជាតិសម្លាប់របស់អ្វីដែលមានកន្លងមកអតីតកាលដែលដូនតាបានបន្សល់ត្រូវលោកហ៊ុនសែនបំផ្លាញទាំងអស់រ៉ែព្រៃភ្នំបឹងទលេសមុទ្រចាក់លុបទាំងអស់ឥឡូវសំបីតែបឹងតមោកក៏យកដីទៅចែកឲ្យត្រកូលហ៊ុនដែរអញ្ចឹងបងប្អូនជុំចិត្តខ្មែរ យើងមានការឈឺចាប់ណាស់យើងតស៊ូនេះមិនមែនសម្រាប់បុគ្គលខ្ញុំមិនមែនឈុនវៀនមិនមែនបង សេងរតនាឬមួយអ្នកផ្សេងទេ គឺចង់បាន ជាតិខ្មែរទាំងអស់គ្នា16លានអ្នកមានសិទ្ធិស្មើគ្នា មានគេថាមានឱកាសរស់ទាំងអស់គ្នាប៉ុន្តែឥឡូវហ៊ុនសែនអត់ឲ្យឱកាសប្រជាពលរដ្ឋរស់ទេ មាន តែយកតែដាក់តកូលហ៊ុនទាំងអស់តាំងពីលើរហូតដល់ក្រោមឥឡូវហ្នឹងដែលគេថានាយករដ្ឋមន្ត្រីជាកម្មសិទ្ធិរបស់តកូលហ៊ុនទៀតឥឡូវហ្នឹងបាទ អញ្ចឹងវាមានការយើងមានការជិះចាប់ណាប្រជាពលរដ្ឋខ្មែរជាង16នាណាឥឡូវយើងមើលនៅនាការនេះថ្មីថ្មីនេះអញ្ចឹងមានការជិះចាប់មើលឃើញស្រក់ទឹកភ្នែកដែលយើងជាអ្នកប្រជាបតៃដែលយើងជាខ្មែរដូចគ្នាសាច់ឈាមខ្មែរដូចគ្នាហើយគាត់ធ្វើដើម្បីតែក្រពះគាត់ទេ តែឥឡូវគេចាប់ចោតគាត់ថាគាត់នឹងបង្កបញ្ហាធ្វើអញ្ចេះធ្វើអញ្ចោះធ្វើឲ្យអសន្តិសុខសង្គមតែតាមពិតក្រមលោកហ៊ុនសែនទេ ដែលធ្វើឲ្យអសន្តិសុខសង្គមរាល់ថ្ងៃនេះ រាល់ថ្ងៃប្រជាពលរដ្ឋរើងទុកសពបែបយ៉ាងទាំងអស់ហើយមានការឈឺចាប់ប៉ុន្តែគាត់មិនដឹងនិយាយនៅ ប្រាប់អ្នកណាឥឡូវនេះជួបអាញា ធើភ័យទៀតឥឡូវនេះអញ្ចឹងប្រទេសនីតិភ័យរបស់លោកហ៊ុនសែននីតិមាត់នីតិភ័យនេះធ្វើឲ្យជាតិបាត់បង់ធ្វើឲ្យបរទេស មើងងាយគេមិនត្រឹមតែមើងងាយត្រឹមហ៊ុនសែនទេប្រជាពលរដ្ឋខ្មែរក៏គេអត់អត់នាំឡាយដែរអញ្ចឹងបងប្អូនជុំជាតិខ្មែរ យើង មានតែការតស៊ូផ្នែកនយោបាយហើយសូមជម្រាបដែរយុវជន ត្រូវតែចូលរួមជាមួយនឹងនយោបាយព្រោះប្រទេសកម្ពុជាអត់មានអ្វីក្រៅពីតស៊ូនយោបាយប្រជាតៃការបោះឆ្នោតទេ យើងមិនត្រូវការបង្ហូរឈាមទេអញ្ចឹងបានគណៈបក្សសង្គ្រោះជាតិមានគោលការណ៍ច្បាស់លាស់មិនគុំគួនមិនសងសឹកមិនយកខ្មែរណាជាសត្រូវទេអញ្ចឹងសំខាន់របស់បងប្អូនជំនឿជាតិខ្មែរបើសិនជាយើង ដើរប្រជានឹងប្រជាតែមានន័យថាយើងសម្លាប់ជាតិសាសឯងដោយចំនួន3ឆ្នាំ8ខែ20ថ្ងៃអញ្ចឹងហ៊ុនសែនគាត់ធ្វើបាបប្រជាពលរដ្ឋអត់ឲ្យតវ៉ាអត់ឲ្យដឹងឮឥឡូវថ្មីថ្មីនេះបិទប្រព័ន្ធផ្សាយព័ត៌មានទៀតពាក់ព័ន្ធរឹតបន្តឹងប្រព័ន្ធសារព័ត៌មានផ្សេងផ្សេងគ្រាន់តែអឺខៅថានារីម្នាក់គាត់តែនិយាយពីរឿងបាញ់ទឹកឡានទឹកបាទឡានទឹកឡានទឹកចាប់គាត់ដាក់គុកដែរ វាហួសគាត់តែឡើងទឹកមកយឺតបន្តិចតិចគាត់គាត់ខមមិនអញ្ចឹងណាប៉ុន្តែគាត់ក្នុងនាមគេហៅថាជួយប្រជាពលរដ្ឋដែលរងគ្រោះពាក់ព័ន្ធនឹងឆេះផ្ទះហ្នឹងណា ទៅចាប់គាត់ដាក់គុកអានេះវាអត់មានទេ លើពិភពលោកវាគ្មានទេសូម្បីតែប្រទេសចិនក៏ក៏គេការពារពលរដ្ឋគេគេកុំនេះដែរបាទ8នាក់នោះមេសហជីពនោះគាត់ថាគ្នាតវ៉ាដើម្បីកាពះក៏ចាប់គ្នាគាត់ចាប់គ្នាដាក់គុកហើយម្សិលមួយថ្ងៃនេះគាត់ចាប់6នាក់ទៀត6នាក់ទៀតដោយសារមូលហេតុអីទៅម៉ៅវិបុលបាទលោកម៉ៅវិបុលដូចជាគេថារឿងកូវីដអីណាតេស្តមានវិជ្ជមានកូវីដអីចឹងទៅបាទហើយ គេក៏មានការខាត់ខ្លួនចាប់ខ្លួនអញ្ចឹងទៅអញ្ចឹងអានេះជាយុទ្ធសាស្ត្រល្បិចលោកហ៊ុនសែនធ្វើដដែលដដែលទេ30ឆ្នាំជាហ៊ុនសែនបាទល្បិចហ៊ុនសែនហើយ Naga World នេះគឺហ៊ុនសែនជាអ្នកអ្នកទទួលខុសត្រូវបាទម្ចាស់គឺហ៊ុនសែនមិនបាច់ទៅរកណាបងប្អូនជនជាតិខ្មែរអញ្ចឹងខ្ញុំបានបញ្ជាក់នៅក្នុងខមមិនដែលកម្មករបស់ Naga World គាត់ឡាយណាថាបើបងប្អូនទៅធ្វើការធ្វើការតវ៉ានៅ Naga World នឹងអត់ចេញទេ មានតែទៅផ្ទះហ៊ុនសែនទេ ព្រោះព្រោះកម្មករហ្នឹង3000នាក់ជាងអញ្ចឹងយើងទៅផ្ទះហ៊ុនសែនទៅវាបានលឿនព្រោះមេដែលណាការវើគឺហ៊ុនសែនអញ្ចឹងបើសិនជាយើងនៅតវ៉ាតវ៉ារហូតឥឡូវគេចាប់ចោតទៀតមានបញ្ហាអ្នកណាទៅតវ៉ាគេចាប់ដាក់ដាក់គុកពាក់ព័ន្ធគេចោតថាមានកូវីដមានអឺអូមីក្រុងឯណាជាយុទ្ធសាស្ត្ររបស់ហ៊ុនសែនដដែលដដែលបងប្អូនកុំភ្លេចខ្លួនអសោះហើយយើងឈប់ខ្លាចទៅ30ឆ្នាំជាងការខ្លាចនេះអត់បានរីកចម្រើនអីតតែសោះមានតែការបាត់បង់ថែម បើសិនជាយើងគេថាប្រជាពលរដ្ឋគ្រប់គ្នាតវ៉ាទាំងអស់គ្នាហ៊ុនសែនខ្លាចយើងវិញហើយព្រោះហ៊ុនសែនជាអ្នកបំរើយើងទេមិនមែនគេថាយើងយើងរាល់ថ្ងៃជាម្ចាស់ហ៊ុនសែនជាអ្នកបំរើតែហេតុអីបានលោកហ៊ុនសែនដូរពីហ៊ុនសែនអ្នកបំរើទៅជាម្ចាស់យើងជាម្ចាស់ទៅជាអ្នកបំរើអានេះវាខុសបងប្អូនជនជាតិខ្មែរយើងមើលច្បាប់រដ្ឋធម្មនុញ្ញឲ្យបានច្បាស់ពលរដ្ឋធម្មនុញ្ញបានចែងហើយប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិ ចូលរួមជីវភាពនយោបាយមានសិទ្ធិចូលរួម សង្គមមានសិទ្ធិចូលរួមផ្សេងផ្សេងការរស់រានមានជីវិតមាន សិទ្ធិទាំងអស់ក្នុងរដ្ឋធម្មនុញ្ញបានសរសេរច្បាស់ណាស់តែប្រជាពលរដ្ឋខ្លួនឯងអត់ដឹងអញ្ចឹងហ៊ុនសែនយកតែឱកាសហ្នឹងដើម្បីគៀបសង្កត់ប្រជាពលរដ្ឋខ្លួនឯងធ្វើឲ្យជាតិយើងនឹងបាត់បង់ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចឥឡូវហ្នឹងប្រជាពលរដ្ឋចំណាក់ស្រុកហ៊ុនសែនសบายចិត្តហើយសบายចិត្តយ៉ាងម៉េចបងប្អូនជំនឿខ្មែរអត់បានទៅតវ៉ាជាមួយគាត់គាត់ គាត់ធ្វើឲ្យប្រជាពលរដ្ឋឃ្លានខ្លៅខ្លាចហ្នឹងដូច្នេះអញ្ចឹងមានឱកាសក្រុមហ៊ុនសែនដឹកនាំប្រទេសបន្តទៀតអញ្ចឹងបាទសូមចូលរួមប៉ុណ្ណឹងបាទបាទសូមអរគុណហើយមានខមមិនបងប្អូនយើងស្វាគមន៍ដល់បងប្អូនទាំងពីរដែលបាត់មុខមួយរយៈហ្នឹងបាទហើយជាច្រើនគាត់នឹករលឹកហើយបាទដែលបានឃើញមកដល់ទឹកដីអ្នកប្រជាធិបតេយ្យគាត់សូមនេះគាត់រីករាយសប្បាយចិត្តណាដែលបានរួចផុតពីរបបផ្ដាច់ការតាមធ្វើទុកបុកម្នេញពួកគាត់ហ្នឹងបាទ អញ្ចឹងបាទមានមានដំណឹងមួយដែលដែលបងប្អូនចង់សួរថាតើយើងមកថារដ្ឋអាមេរិកនឹងដើម្បីអីខ្ញុំគ្រាន់តែចង់ប្រាប់បងប្អូនតិចថាឲ្យជាការលេងសើចក៏ជាការពិតដែរថាមកនេះគឺដើម្បីចាំវត្តមានរបស់លោកហ៊ុនសែនមកកាន់ទឹកដីសហរដ្ឋអាមេរិកដែរមករងចាំរងចាំតែម្ដងព្រោះឥឡូវយើងឃើញថាការនៅប្រទេសថៃនឹងលោកហ៊ុនសែនបញ្ជាកូនចៅឲ្យទៅរក យើងនៅប្រទេស ទីថៃប៉ុន្តែដល់ពេលឥឡូវនេះលោកវត្តមានថាមានវត្តមានរបស់លោកហ៊ុនសែនមកកាន់ទឹកដីសហរដ្ឋអាមេរិកពួកយើងក៏ត្រៀមខ្លួនមកនៅចាំលោកហ៊ុនសែនវិញឬចាំលោកហ៊ុនសែននៅសហរដ្ឋអាមេរិកវិញអញ្ចឹងបានន័យថាអានឹងយុទ្ធសាស្ត្រមានរៀងខ្លួនហើយលោកហ៊ុនសែនត្រៀមគេហៅថាត្រៀមខ្លួនមកសហរដ្ឋអាមេរិកតែឥឡូវដូចជា cancel បាទសហរដ្ឋអាមេរិកគេនេះចោលលុបចោលនៅកិច្ចប្រជុំហ្នឹងហើយពីព្រោះតែហ៊ុនសែនហ្នឹង ប្រុងនាំមីកអំលៀងដែលមេដឹកនាំខុសច្បាប់នៅភូមិរដ្ឋបហាហ្នឹងណាបាទអញ្ចឹងគឺអាមេរិកលុបចោលហើយនៅកិច្ចប្រជុំអាស៊ានអាមេរិកហ្នឹងបាទហើយមួយទៀតដែលយើងចង់ គួរឲ្យខ្មាស់អៀនដែរណាចំពោះលោកហ៊ុនសែនពាក់ព័ន្ធនឹងរឿងទៅប្រទេសភូមាអានេះខ្ញុំចង់ខ្ញុំចង់និយាយច្រើនហើយបាទរឿងច្រើនដែលកន្លងមកដែលទាំងពីរគាត់បានផ្សព្វផ្សាយគឺថាខ្ញុំគិតថាក្តុកក្តួលមិនមែនក្តុកក្តួលអីទេគឺថាប្រទេសហន្តែចង់និយាយព័ត៌មានវាច្រើនវាចេះថានេះឥឡូវនឹងបន្ទុកនៅក្នុងខ្លួនឥឡូវនឹងចង់ផ្ទុះចង់ផ្ទុះបាទហើយខ្ញុំថាព័ត៌មានព្រឹត្តិការណ៍ថ្មីថ្មីច្រើនណាស់ដែលបងអូនទាំងពីរនឹងចង់ប្រតិកម្មបាទឥឡូវនឹងបាទសូមបញ្ចេញឲ្យអស់ទៅមានអីខ្លះបាទ បាទអរគុណហើយពាក់ព័ន្ធទៅនឹងការទៅប្រទេសភូមារបស់លោកហ៊ុនសែននឹងជាចេតនារបស់លោកហ៊ុនសែនទេទី1គឺបើសិនជាលោកហ៊ុនសែនអាចទៅសម្របសម្រួលនៅប្រទេសភូមាបានវានិយាយថាលើកមុខលើកមាត់ខ្លួនឯងណានឹងគឺស្ដារកិត្តិយសប៉ុន្តែដល់ពេលទៅនឹងបរាជ័យខ្លាំងមែនទែនបរាជ័យ ដោយប្រជាពលរដ្ឋនៅប្រទេសភូមាណាគេស្អប់លោកហ៊ុនសែននឹងទូទាំងប្រទេសបងប្អូនដែលនៅចាស់គឺបងគេថាមិនមែនទូទាំងប្រទេសណាសឹងតែទូទាំងពិភពលោកនៃប្រជាពលរដ្ឋភូមាដែលគេស្អប់បងប្អូនចង់ដឹងថាប្រជាពលរដ្ឋភូមាស្អប់លោកហ៊ុនសែនប៉ុណ្ណាបងប្អូនមើលនៅក្នុងខមមិនកាលពីប្រហែលថ្ងៃមុនហ្នឹងបាទរហូតដល់បិទពេកហ៊ុនសែនបិទបិទខមមិនបិទខមមិនបាទមិនធម្មតាទេបិទបិទខមមិនដោយមនុស្សដែលដែលគេហៅថា លោកហ៊ុនសែនគឺជាមនុស្សម្នាក់ដែលពាក់ព័ន្ធគេហៅថាមនុស្សស្លាប់គេហៅថាអីស្លាប់ស្លាប់ទាំងរស់ណាព្រោះគេថាគេឈ្មោះនឹងគឺស្លាប់មុនមុនរូបរាងកាយបានន័យថាឈ្មោះរបស់គាត់នឹងគឺត្រូវបានស្លាប់អត់ហើយអញ្ចឹងប្រជាពលរដ្ឋនៅប្រទេសភូមាគេស្អប់លោកហ៊ុនសែនខ្លាំងហើយគេប្រតិកម្មមកពេករបស់លោកហ៊ុនសែន ផ្ទាល់ផ្ទាល់តែម្ដងអញ្ចឹងជាសញ្ញាមួយថាមិនមែនត្រឹមតែប្រជាពលរដ្ឋខ្មែរទេដែលស្អប់លោកហ៊ុនសែនលោកគឺមានប្រជាពលរដ្ឋភូមិមារាប់ម៉ឺនរាប់សែនរាប់លានអ្នកដែលគេស្អប់នៅទង្វើរបស់លោកហ៊ុនសែនដែរហើយមួយទៀតដែលទៅប្រទេសភូមិមាដែលយើងឃើញថា ក្រោយពីចេញពីប្រទេសភូមាមកឃើញមានការផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា ប្រព័ន្ធអង្គមាន ប្រព័ន្ធផ្សព្វផ្សាយណាបើផ្សព្វផ្សាយនៅប្រទេសកម្ពុជា ថាការដំណើរទស្សនកិច្ចរបស់លោកហ៊ុនសែនទៅប្រទេសភូមានេះគឺជាគេថាមាន ផ្លែផ្កា ហើយជោគជ័យខ្លាំងមែនទែនដោយបាន ធ្វើកិច្ចសន្យាឬក៏បានធ្វើកិច្ចព្រមព្រៀងជាមួយនឹងលោកមីងលៀងថាបាត់ឈប់បាញ់បាទអាបាត់ឈប់បាញ់ហ្នឹងយើងដឹងហើយថាធ្វើឡើងតែចំពោះតែលោកហ៊ុនសែនជាមួយលោកមីងលៀងទេមិនបានធ្វើជាមួយនឹងគេថាពាក្យគីម្ខាងទៀតគឺខាងពាក្យគីគណៈបក NDD NDP NL LD LD បាទដែលជារបស់គណៈបករបស់អ្នកស្រីអង្សានស៊ូជី ហើយពិសេសនេះគឺជាមួយនឹងរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលយើងឃើញហើយថាឥឡូវនេះគឺរដ្ឋាភិបាលបង្រួបបង្រួមជាតិបានបង្កើតកងទ័ពច្រើនមែនទែនគឺកងទ័ពនេះគឺកងទ័ព ការពារប្រជាជនឬក៏កងទ័ពរដ្ឋាភិបាលបង្រួបបង្រួមជាតិឥឡូវមានការបាញ់គ្នាកាន់តែខ្លាំងមិនមែនបត់ឈប់បាញ់ទេគឺគាត់ដូចទៅបង្កើនការបាញ់នេះកាន់តែខ្លាំងវាលើអាបញ្ហាហ្នឹងចង់បន្ថែមបន្តិចគ្រាន់តែលោកហ៊ុនសែនដាក់ថាបត់ឈប់បាញ់ហ្នឹងគាត់ដល់ឡើងយន្តហោះភ្លាមនោះបាញ់ក្រាំងមានអង្គលាំងទៅបាញ់ប្រជាពលរដ្ឋឆេះផ្ទះសម្លាប់ប្រជាពលរដ្ឋព្រាតភ្លាមនេះហើយចឹងបានថាជួនផ្ដាច់ការមិនថាមិនអោនក្បាលជាមួយនឹងនេះទេបាទ តែងតែសម្លាប់ពលរដ្ឋខ្លួនឯងដើម្បីអំណាចព្រោះមាននងលៀងអឺមិនមែនត្រឹមតែប្រជាពលរដ្ឋភូមិទេស្អប់សំបីតែប្រជាពលរដ្ឋលើពិភពលោកក៏ស្អប់ដែរសំបីតែប្រទេសមហាអំណាចក៏គេស្អប់ដែរព្រោះបលាយពុជសាសអាហ្នឹងសម្រាប់ជាតិសាសខ្លួនឯងណាឥឡូវមីងអ៊ំយ៉ាងត្រូវឡើង ICC ថ្ងៃ21ប្រជាជនវៀនបាទ ហើយអាចប្រាប់បងប្អូនផងដែរថាបើជឿលោកហ៊ុនសែនស្មើនឹងជឿចោដូចគ្នាព្រោះហ៊ុនសែនជាចោហើយទៅទំនាក់ទំនងចរចាជាមួយចោហើយចោនឹងអ្នកណាមានយងលៀងមានលៀងជាមេចោប្លន់អំណាចពីគណៈបករបស់អ្នកស្រីអង្សានស៊ូជីហើយជាគណៈបកប្លន់អំណាចពីគណៈបកជាតតៃបាទក៏ហ៊ុនសែនក៏ដូចតែគ្នាដែរលោកហ៊ុនសែនដូចតែគ្នាទៅនឹងប្រទេសភូមាដូចតែគ្នានឹងប្លន់អំណាចពីគណៈបកសង្គ្រោះជាតិ ហើយយើងសួរថាចោលនឹងវាចរចាជាមួយចោលទៅបានផលប្រយោជន៍ចោលមកវិញហ្នឹង អត់មានបានផលប្រយោជន៍លទ្ធិប្រជាធិបតេយ្យឬបានផលប្រយោជន៍ប្រជាពលរដ្ឋរបស់ប្រទេសនីមួយៗទេអញ្ចឹងយើងដឹងហើយថាចោលធ្វើកិច្ចសន្យាជាមួយចោលមានតែបត់មានបត់ចុះបាញ់ទេអត់បត់បាញ់បន្ថែមហ្នឹងណាទៅទៅនឹងបងជនវៀនដូចជាមិនមែនដូចថាយកសម្ភារៈដូចជាម៉ាស់ស្អីស្អីទៅខ្ញុំសង្ស័យថាមានយកកភ្លើងយកអីស្បៀងអីថែមទៀតឲ្យមិញខ្ញុំលាំងអនុបានភ្លាមបាញ់ភ្លាមហ្មងមានតែបចរចាបត់ឈប់បាញ់ហ្នឹងអានេះទៅបន្ថែមឲ្យបាញ់បាទ កគ្រោះថ្នាក់កាន់ធ្ងន់ដល់ភូមិមាតាបាទហើយមួយវិញទៀតបងប្អូនឃើញណាមួយដល់ពេលក្រោយអំពីការទៅភូមិមាមករយៈមកឃើញឃើញមីងយងលៀងនឹងស្នើលោកហ៊ុនសែននឹងធ្វើជាបងប្អូនធัวបងប្អូនធัวត្រូវហើយចៅរត់រត់ចៅនាងរត់រត់អ្នកនឹងឯងប្រយុទ្ធចានុជាក៏បងប្អូនធัวគេគេចូលចិត្តនេះគេគេរាប់អានរហូតតែរាប់អានរហូតចៅបាទ ចេះរនឹកឃើញបងប្អូនធរបងប្អូនបើបើធ្វើបងប្អូនធរជាមួយនឹងប្រទេសប្រជាធិបតេយ្យអត់មានទេគេអត់ធ្វើបងប្អូនធរជាមួយទេទាល់តែធ្វើជាមួយនឹងយកបងប្អូនធរទាល់តែម្នាក់ដែលហ៊ានសម្រាប់គេហៅថាពលរដ្ឋខ្លួនឯងដូចគ្នាអានឹងអាចអាចធ្វើបានហើយឥឡូវនេះដំណឹងមួយចុងក្រោយទៀតលោកហ៊ុនសែនថាចង់ទៅប្រទេសភូមាដើម្បីចង់ទាញលោកមីងយ៉ាងលៀងនេះចូលប្រជុំអាស៊ាន ជួបប្រជុំអាស៊ានក្នុងគណៈខ្លួននឹងបានអាញួរប្រធានអាស៊ានណាដើម្បីហៅមីលៀងមកបង្ក្រប់នៅគេហៅថាអាស៊ានទាំង10វិញប៉ុន្តែជាលទ្ធផល ចង់បានប្រទេសភូមាឬក៏ចង់បានមីងអងលៀងមកចូលប្រជុំអាស៊ានប៉ុន្តែត្រូវបាត់ប្រទេស8ត្រូវបាត់ប្រទេស8ដែលគេអត់ចូលរួមប្រជុំជាមួយនឹងលោកហ៊ុនសែនដែលជាប្រធានអាស៊ានអញ្ចឹងខ្លាច ខ្លាចខ្លួនឯងដល់ពេលប្រជុំទៅប្រទេស នៅ8ទាំងទាំង8នៅក្នុងតំបន់អាស៊ានហ្នឹងគេអត់ចូលរួមអញ្ចឹងឥឡូវនេះបដិសេធបដិសេធវិញហើយបងប្អូនបដិសេធឈប់ឲ្យភូមិមាចូល ប្រជុំអាស៊ានហើយឲ្យមន្ត្រីបច្ចេកទេសមកវិញបាទអញ្ចឹងបាទមិនមែនជាមន្ត្រីនយោបាយទេមកគ្រាន់តែសង្កេតការជាមន្ត្រីបច្ចេកទេសទេគឺមិនស្ថិតនៅក្នុងបកនយោបាយណាទេដែលមកចូលប្រជុំអាស៊ាន ការការបរទេសអាស៊ាន បាទនៅថ្ងៃទី16 17កុម្ភៈហ្នឹងបាទគឺมันមានវត្តមានមន្ត្រីរបស់ខុសច្បាប់របស់មីញំលៀងទេបាទ វាជារឿងត្រឹមត្រូវហើយដល់សិនជាលោកហ៊ុនសែននៅតែចេះរឿងរុះចង់ប្រើអំណាចរបស់ខ្លួនជាប្រធានអាស៊ាននឹងចង់ហៅមីងរលៀងមកប្រជុំអាស៊ាននឹងបកាត់ជាបរាជ័យធ្ងន់ធ្ងរមែនទែនដល់ប្រទេសមួយចំនួនប្រទេសម៉ាឡេស៊ីប្រទេសឥណ្ឌូនេស៊ីអីក៏គេបដិសេធដែរគេបដិសេធអត់ចូលរួមប្រជុំទេដល់សិនជាលោកហ៊ុនសែនហ៊ានយកមីងរលៀងមកចូលរួមប្រជុំព្រោះកន្លងមកអាស៊ាននឹងធ្លាប់បានច្រានចោលមិនអោយលោកមីងរលៀងនឹងប្រជុំអាស៊ានរួចម្ដងទៅហើយដែលគេដោយសារតែ អឺលោកមីងយងលៀងនេះធ្លាប់សន្យាជាមួយអាស៊ានថាដោះស្រាយវិបត្តិនយោបាយបាទ5ចំណុចប៉ុន្តែសំបីតែមួយចំណុចនឹងមិនទាំងបានផងអញ្ចឹងបានគេដកមីងយងលៀងឲ្យដល់ចូលប្រជុំអាស៊ានអញ្ចឹងបងប្អូនដឹងស្រាប់ហើយថាការដែលលោកហ៊ុនសែនចង់ធ្វើជាវិរៈបរោះទៅជួយដោះវិបត្តិនយោបាយនៅប្រទេសភូមិភូមិអីហ្នឹងអត់មើលប្រទេសខ្លួនឯងថាតើវិបត្តិនយោបាយនៅប្រទេសកម្ពុជានឹងមានវិបត្តិនយោបាយធ្ងន់ធ្ងរប៉ុណ្ណាសូម្បីតែគេហៅដូចបងប្អូនយើងតែងហៅថាអឺលៀង លាងគូតខ្លួនឯងមិនជ្រះផងចង់ទៅលាងគូតឲ្យឲ្យគេអញ្ចឹងអានឹងវាជារឿងអាម៉ាស់មែនទេបាទការគេងគក់លក់តាមស្រែងបាទខ្លួនឯងកើតស្រែងសោះហ្នឹងយើងថាជាមានកិច្ចសម្ភារខ្លីទេព្រោះដោយសារប្អូនទាំងពីរសិតតែគាត់ជាប់កិច្ចការងាររបស់គាត់ផងដែរហើយយើងគាត់ថាសម្ដែងសម្ដាលគ្នានឹងបាទសាកសួរមួយចំនួនណាបាទបាទហើយដោយសារគាត់បាទហើយ បាទបាទបាទហ្នឹងហើយបាទហ្នឹងមកវិបុលបាទសូមបន្តទៀតទៅហើយហ្នឹងហើយកំពុងតាមដានច្រើនដែរហើយឥឡូវនេះអញ្ចឹងបងប្អូនដឹងហើយថាអឺអ្នកប្រជាបតៃទៅដល់ទីណាក៏មិនស្លាប់ដែរតែតែម្នាក់ប្រជាបតៃជួបគ្នាហើយ ជួបស្វាគមន៍រយៈតៈរីករាយដូចអតីតកាល យើង កាលចំនួនដើមពីដើមណាបាទខ្មែរយើងតែងទៅដល់ទីណាខ្មែររត់រកខ្មែរចេះជួយសាមគ្គីគ្នាចេះជួយគ្នាផ្សេងផ្សេងអញ្ចឹងឥឡូវក៏មិនខុសគ្នាដែរព្រោះគណៈបកសង្គ្រោះជាតិក៏ដូចជាអតីតកាលដែរគឺជួយគ្នា ណាបងប្អូនមើលគាត់មកមិនមែនតិចរត់មិនមែនតិចគីឡូទេមកជួបខ្ញុំដែលឮថា ទៅមកពីប្រទេសថៃ ដែលភៀសខ្លួនមកណាអញ្ចឹងខ្ញុំក៏អរគុណគាត់ច្រើនមែនតើព្រោះអ្នកស្នាជាតិតែងតែជួបគ្នាអ្នកស្នាជាតិតែងតែស្រឡាញ់គ្នាហើយនឹកឃើញហើយគាត់អាយុច្រើនច្រើនហើយគាត់មិនចង់បានអីទេចង់ឲ្យតែជាតិមានការរីកចម្រើន ចង់ឲ្យមានជាតិគេថារុងរឿងកុំឲ្យទៅណាគេមើងងាយអញ្ចឹងណាបងប្អូនជនជាតិខ្មែរអញ្ចឹងសំខាន់ណា ចេះរួបរวมសាមគ្គីគ្នានៅបាទបាទឥឡូវគាត់ទៅមកទៀតមានបងប្អូនបងគាត់មកពីខណាតិកិតមកសួរសុខទុក្ខមកមកលេងបាទបាទបាទគាត់មកលេងហ្នឹងដោយសារ ពីមុននៅឆ្ងាយមិនបានទៅដល់ឥឡូវនេះមកដល់នេះហើយគាត់ទៅដីសារ៉ាអាមេរិកហើយបានហ្នឹងហើយអញ្ចឹងក៏មិនភ្លេចដែរគាត់ជួយណាស់បងប្អូនជំនឿខ្មែរគាត់ជួយទាំងកម្លាំងកាយចិត្តថវិកាអីផ្សេងផ្សេងគាត់ជួយបាទខ្ញុំឲ្យមើលបងប្អូនមើលទៅគាត់មកបាទនេះគឺបាទទៅមកបាទពីរដ្ឋកណាតិកិតណាមកសួរសុខទុក្ខបងប្អូនជនវៀននឹងបាទហើយបងបងបាទបងបងឃើញខ្ញុំកំពុងតែធ្វើកិច្ចសម្ភាសជាមួយនឹងបងប្អូនទាំងពីរបាទ បន្តិចណាបងណាសូមអធិស្ឋានបងណាបងតាពីបាទអង្គុយលេងតិចអីបាទបាទគាត់ជួយគាត់ទៅមកដល់វិញណាបងប្អូនណាបាទមកគាត់មកពីកណ្ដាលតិកិតអញ្ចឹងបាទបាទបាទខ្ញុំបានបង្ហាញមុខឲ្យបងប្អូនយើង បានឃើញហើយបាទអរគុណបាទ ឥឡូវយើងបន្តកិច្ចសភារបស់យើងបន្តិចទៀតទៅផងដែរបងអូនជនវៀនបងអូនជនរដ្ឋាបងអូនជនវៀនហើយនិងបងអូនម៉ៅបុលបាទគុណសទ្ធាអត់ទាន់បានមកចេះតែច្រឡំក្រុមបាទអរគុណច្រើនបងប្អូនមានខមមិនបងប្អូនយើងច្រើនហើយឥឡូវបន្តទៀតរឿងផ្សេងផ្សេងទៀតរឿងក្រៅភូមិមាសឥឡូវបើសិននឹងនឹងសិតមកនឹងសិតតែត្រៀមបើសិនជាហ៊ុនសែនមកនឹងគឺទៅបាតកម្មបាទត្រៀមទទួលហ៊ុនសែនវិញទៅទទួលហ៊ុនសែនវិញអត់ខ្លាចទេដោយសារ លោកហ៊ុនសែនធ្លាប់ទទួលយើងនៅថៃឥឡូវយើងក៏ចង់ឲ្យលោកហ៊ុនសែនមកសហរដ្ឋអាមេរិកហ្នឹងគឺយើងទៅទទួលលោកហ៊ុនសែនដូចគ្នាបាទបាទអរគុណច្រើនចំពោះបងប្អូនដែលបានចូលមកខមមិនសួរសុខទុក្ខដូចជាដូចថាបាត់មុខពួកយើងយូរអញ្ចឹងទៅគាត់ក៏មានការនឹករលឹកបាទក៏អរគុណសម្រាប់ការ សួរសុខទុក្ខក៏ដូចជាការនឹករលឹកចំពោះគ្នាទៅវិញទៅមកអញ្ចឹង បាទហើយក៏សូមបន្តបន្តិចទេព្រោះដោយសារតែថ្ងៃនេះគឺមានបងប្អូនគាត់មកសួរសុខទុក្ខក៏ដូចជាមកគេហៅថាលើកទឹកចិត្តបាទលើកទឹកចិត្តបាទមកបាទហើយហើយគាត់នឹងក៏ស្នេហ៍ជាតិខ្លាំងជាងពួកខ្ញុំទៀតណាគាត់នៅនៅនៅឆ្ងាយគ្នាណាគាត់មកណាបាទបងរដ្ឋមួយណាពិសេសគឺបងប្អូននៅសហរដ្ឋអាមេរិកនឹងគាត់មិនដែលគេហៅថាបោះបង់នៅប្រទេសកម្ពុជាចោលទេហើយពួកគាត់នឹងតែងតែគេហៅថា មិនទោះបីគាត់ទៅមិនដល់ប៉ុន្តែគាត់មានបេះដូងឆន្ទៈក្នុងការចូលរួមគ្រប់សកម្មភាព នៅក្នុងប្រទេសគេហៅថាប្រទេសវិជាតបតៃពិសេសគឺសហរដ្ឋអាមេរិកនឹងតែម្ដងគាត់ចំណាយយថាវិការពេលវេលាហើយនឹងកម្លាំងកាយកម្លាំងចិត្តរបស់គាត់ដើម្បីតស៊ូជាមួយនឹងរបបផ្ដាច់ការដូចគ្នាឥឡូវសូមឃើញទេកាលពីមុនយើងធ្លាប់ដឹងហើយថាលោកហ៊ុនសែនគឺ តែងតែវាស់ដីឲ្យពលរដ្ឋខ្លួនឯងដើរតែឥឡូវនេះគឺចាប់ដើមពលរដ្ឋនឹងវាស់ដីឲ្យលោកហ៊ុនសែនដើរវិញហើយគឺហ៊ានមកសហរដ្ឋអាមេរិក ដោយគ្មានការអនុញ្ញាតគឺលួនសែនអត់មកបានទេហើយបើសិនជាប្រទេសមួយចំនួនទៀតដូចពិសេសប្រទេសបារាំងនឹងថ្មីថ្មីនឹងគឺចាប់ផ្ដើមដាក់ទណ្ឌកម្មទៅលើ មន្ត្រីរបស់លោកហ៊ុនសែនជាតំតបចាប់ខ្លួនបាទហ៊ីងមិនហៀងនិងហ៊ុយពិសិដ្ឋបាទនៅខាងប្រទេសបារាំងសូម្បីតែហ៊ុនសែនក៏អត់មានហ៊ានមកបារាំងដែរបាទតាំងមកក៏មានដីកាចាប់ខ្លួនដែរពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍គប់កបែកអីហ្នឹងថ្ងៃ30អីហ្នឹងបាទអញ្ចឹងក៏ហ៊ុនសែនអត់ហ៊ានចេញទៅណា ទេពេលនេះគឺកង្កែបនៅក្នុងដងហើយបាទមេដឹកនាំអាស៊ានតំនេះបងប្អូនណាបាទ ហើយហ្នឹងហើយកោចំហរបស់ប្អូនទាំងពីរមកកាន់ទឹកដីប្រជាធិបតេយ្យហ្នឹងហើយយ៉ាងណាដែរនៅតែបដិញ្ញាចិត្តយ៉ាងណា ចំពោះជាតិមាតុភូមិរបស់យើង ពីបាទសូមបុយបលបាទសូមអរគុណបងដែលសួរសំណួរហ្នឹងប្រជាពលរដ្ឋខ្មែរកំពុងតាមដានហើយអ្នកដែលតាមមើលនៅក្នុងការ live នេះក៏គាត់កំពុង តែតាមដានដែរបញ្ហាពាក់ព័ន្ធនៅរឿងប្រទេសជាតិ សម្រាប់ខ្ញុំមិនបោះបង់ទេទោះបីជីវិតទៅចុងក្រោយក៏នៅតែតស៊ូដែរព្រោះជាតិយើងសំខាន់ណាស់បើយើង បាត់បង់ជាតិហើយគ្មានអ្វីទីពឹងទេយើងមើលទៅ អតីតកាលបាន ចង្អុលបង្ហាញហើយដូចជាចម្ប៉ាដូចជាប្រទេសផ្សេងផ្សេង ដូចជាកម្ពុជាក្រោមឥឡូវគាត់ទៅធ្លាក់ទៅក្នុងដៃរបស់យួនបណ្ដាបណ្ដាដែរហើយកម្ពុជានឹងក៏ធ្លាក់ដែរបើនៅក្រោមការដឹកនាំរបស់លោកហ៊ុនសែនបាទឡាវសម្បត្តិឡាវទៅដែរឡាវទៀតទេឥឡូវឡាវទៀតទេយើងមិនបោះបង់ប្រទេសជាតិយើងទេទោះបីជីវិតយើងនៅដល់កម្រិតណាក៏យើងនៅតែតស៊ូដែរវាក៏ត្រូវទៅលូនក៏ត្រូវទៅដើម្បីជាតិយើងឲ្យមានការភ្លឺស្វាងឡើងវិញព្រោះបើសិនជាយើងបោះបង់ជាតិយើងចោលយើងទៅអនាគតទៅគ្មានទេកូនចៅយើងចំនួនក្រោយអស់ហើយ ហើយបងប្អូនជឿចោះបាទនៅត្រកូលហ៊ុនកម្ពុជា គឺសូន្យហើយបាទសូន្យទាំងអស់តែម្ដងមិនថាឡើយតែសម្បត្តិធម្មជាតិទេសំបីតែការនិយាយស្ដីដែលគេផ្ដាល់សិទ្ធឲ្យអន្តរជាតិផ្ដាល់ឲ្យណាអង្គការសហប្រជាជាតិផ្ដាល់ឲ្យក៏អត់មានដែររាល់ថ្ងៃនេះអត់មានសិទ្ធសេរីភាពតតែសោះ ហើយហ៊ុនសែនតែងតែសេពាក្យស្លោកនៅគ្រប់កន្លែងអស់សំបីតែគុណអាចក៏សរសេរដែរពាក្យពន់នឹងអរគុណសន្តិភាពខ្ញុំខ្ញុំឥឡូវបាទខ្ញុំឃើញប្រហោះមួយនៅកន្លែងឡដុតដុតខ្មោចហ្នឹងឃើញតែអរគុណសន្តិភាពដែរអរគុណសន្តិភាពបាទហ្នឹងហ្នឹងគេហៅសំបីតែស្លាប់ទៅហើយអត់លួចខ្លួនទៀតបាទស្តូបយួននៅក្នុង ប្រទេសកម្ពុជា25រាជធានីខេត្តក្រុង ហើយគ្រាន់តែ ប្រជាពលរដ្ឋយើងនិយាយរឿងបញ្ហាសង្គមនិយាយពីបញ្ហាអសកម្មរបស់លោកហ៊ុនសែនក៏អត់បានទេ ឥឡូវរកបិទប្រព័ន្ធផ្សាយព័ត៌មានអីផ្សេងផ្សេងបិទទាំងអស់ឥឡូវនេះបាទច្រកទ្វារអ៊ីនធឺណិតអីណាបាទគេកាត់តាមយួនហើយនឹងចិនតែយួននឹងចិន គេឲ្យតម្លៃពលរដ្ឋគេណាតែហ៊ុនសែនអត់ទេកាត់តាមគេប៉ុន្តែ ធ្វើលើសគេ មើលខមមិនបងសម្ដេចអញ្ចឹងបាទមិនធម្មតាទេបងប្អូនជនជាតិខ្មែរបាទអត់ទេ ចឹងយើងត្រូវតែធ្វើម៉េចរូបរះឡើងមិនទាន់ពេលទេបងប្អូនត្រូវតស៊ូជាមួយយើងខ្ញុំយើងខ្ញុំបន្តទីនេះក៏តស៊ូដែរបាទតស៊ូទាំងអស់គ្នាតទៀតដើម្បីបញ្ចប់របបផ្ដាច់ការកុំឲ្យគេឈ្មោះស្អុយនៅក្នុងអាស៊ាន10ប្រទេសមានកម្ពុជាមួយដែល នៅលំដាប់ផ្ដាច់ការដែរអញ្ចឹងយើងថាភូមាផ្ដាច់ការតែកម្ពុជាផ្ដាច់ការជាងភូមាទៀតបាទ ហើយមានមានបងប្អូនយើងគាត់ខមមិន ថាដូរទឹកដីប៉ុន្តែកុំដូរឆន្ទៈអរគុណអរគុណមែនទែនហើយសម្រាប់ឆន្ទៈក៏ដូចជាហើយសម្រាប់ទឹកចិត្តរបស់ខ្ញុំវិញខ្ញុំមកអត់ដូរទេដូរទេបាទដូរតែទឹកដីប៉ុន្តែឆន្ទៈអត់ដូរទេបាទនេះមកហើយណាបាទមនសិការខ្មែរមកយកបទសម្ភាសពិសេសនេះចង់ដឹងមានបងប្អូនយើងសួរថា អត់ឃើញលោកឈុនសុធីបាទអញ្ចឹងអត់ទាន់មកដល់ទេអញ្ចឹងគាត់នឹងមកក្រោយជាបន្តបន្ទាប់បាទ ហើយសូមជម្រាបបងប្អូនផងដែរថាឆន្ទៈនៃការគេហៅថាតស៊ូរបស់យើងគឺមិនមានការផ្លាស់ប្ដូរទេទៅដល់កន្លែងណាក៏អត់ថាផ្លាស់ប្ដូរដែរដោយសារតែយើងមកនេះមិនមែនមកដើម្បីដំណើរកំសាន្តទេយើងមកដោយសារតែ មានការធ្វើទុកបុកម្នេញហើយពីរបបលហ៊ុនសែនហើយពិសេសគឺការតាមចាប់ខ្លួនអីជាដើមយើងដឹងហើយថានៅក្នុងប្រទេសថៃនេះគឺធ្លាប់ចាប់កម្ពុជារបស់គណៈបកស្គ្រូជាតិដែលមានកាន់កាត់ UN បាទកាត់ UN នេះគឺកាន់កាត់ អង្គការសហជីវជាតិដូច្នេះហើយយើងឃើញថានៅក្នុងប្រទេសថៃនេះគឺมันមានសវត្ថភាពសម្រាប់អ្នកតស៊ូទេបាទសម្រាប់ជនភៀសខ្លួនដែលជាអ្នកតស៊ូនយោបាយហើយពិសេសនេះគឺយើងឃើញថាប្រទេសថៃនេះគឺកំពុងតែដើរឈានចូលទៅក្នុងគម្លងនៃរបបផ្ដាច់ការជាមួយនឹងប្រទេសកម្ពុជាដែរអញ្ចឹងហើយបានជាពួកយើងនឹងសុខចិត្ត មកនៅប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យហើយមានសេរីភាពពិតប្រាកដដែលអាចធ្វើឲ្យយើងនឹងអាចបន្តនៅឆន្ទៈហើយនឹងការតស៊ូរបស់យើងបានព្រោះការតស៊ូជាងនៅកន្លែងណាក៏អាចតស៊ូបានដែរឲ្យតែមានឆន្ទៈហើយនឹងបេះដូងក្នុងការតស៊ូបើសិនជាបងប្អូនជនជាតិថាអើយពួកខ្ញុំមកកាន់ប្រទេសសហរដ្ឋអាមេរិកកាន់ទឹកដីថ្មីនឹងហើយមានការផ្លាស់ប្ដូរនៅឆន្ទៈថ្មីអត់ទេប៉ុន្តែយើងអាចនឹងបដូរយុទ្ធសាស្ត្រប៉ុន្តែយើងមិនអាចបដូរនៅឆន្ទៈនឹងគោលដៅបានទេ អ្វីនេះយើងចង់បញ្ជាក់ប្រាប់បងប្អូនថាកុំបារម្ភថាពួកខ្ញុំនឹងខ្លាចបំភ្លេចបងប្អូននៅ ក្នុងប្រទេសកម្ពុជាហើយបំភ្លេចនៅ ទឹកដីនៃដើមកំណើតរបស់យើង គឺយើងអត់ភ្លេចទេព្រោះយើងឈឺចាប់នៃការដឹកនាំនៃរបបផ្ដាច់ការលោកហ៊ុនសែនអញ្ចឹងយើងនៅតែតស៊ូហើយនៅតែបន្តនៅឆន្ទៈរបស់យើងដើម្បីផ្ទាល់តែមានការផ្លាស់ប្ដូរនៅពិតថាថាផ្លាស់ប្ដូរពិតប្រាកដនៅក្នុងប្រទេសកម្ពុជាទើបយើងគេហៅថាបលេងដៃប៉ុន្តែឥឡូវនេះយើងមិនអាចបលេងដៃបានទេទឹក យើងឃើញថាការកាន់អំណាចនៃរបបលោកហ៊ុនសែនតាំងពីខ្លួនឯងចឹងជិត40ឆ្នាំកន្លងមកហើយនេះរហូតទៅដល់មានការផ្ទេរអំណាចពីឪពុកទៅកូនទៀតយើងមានការឈឺចាប់មែនទែនប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យគេមិនដែលដឹកនាំឲ្យមានការបន្តពូជទេគឺគេមានការផ្លាស់ប្ដូរមេដឹកនាំយើងអគេកាលណាដែលមានការបន្តពូជមិនខុសអ្វីពីកូរ៉េខាងជើងទេបាទបើយើងឃើញថាកូរ៉េខាងជើងយើងដឹងហើយថាត តពូជបាទតពូជទាំងចឹងប្រជាពលរដ្ឋគឺក្ររហាមតែម្ដងហើយមានតែ ចំពោះតែមេដឹកនាំផ្ដាច់ការតែប៉ុណ្្នឹងទេហើយយើងនៅប្រទេសកម្ពុជារបស់យើង គឺមានកម្រងនៃការដឹកនាំបន្តពូជចឹងយើងនឹងអាចឈានទៅដល់របបមួយដែលធ្វើឲ្យប្រទេសកម្ពុជានឹងកាន់តែរួមតូចនៃលំហលទ្ធិប្រជាធិបតេយ្យពិសេសគឺប្រជាពលរដ្ឋមិនរស់នៅក្នុងប្រទេសកម្ពុជានឹងមិនបានសុខទេដូចសពថ្ងៃយើងឃើញថាសម័យប៉ុលពតយើងមាន ការភៀសខ្លួនយើងមានការរត់ចេញពីប្រទេសដើម្បី មករកកន្លែងជ្រកកនប៉ុន្តែនៅសម័យលោកហ៊ុនសែននេះគឺប្រជាពលរដ្ឋចំណាក់ស្រុកក៏ដូចជាគេហៅថារត់ចោលស្រុកច្រើនជាងសម័យពពោទៀតមូលហេតុបាទមូលហេតុបាននិយាយថាច្រើនជាងយើងគ្រាន់តែឃើញនៅប្រទេសថៃឥឡូវនេះគឺប្រមាណរាប់លានអ្នករាប់លានអ្នកទៅប្រទេសកូរ៉េរាប់ម៉ឺនរាប់សែនអ្នក ឃើញទេសពតែការចាក់ចេញពីប្រទេសកម្ពុជាមូលហេតុអីគឺដោយសារតែការដឹកនាំរបស់លោកហ៊ុនសែនធ្វើឲ្យប្រជាពលរដ្ឋក្តៅក្រហាយមិនអាចរស់នៅក្នុងប្រទេសរបស់ខ្លួនបានបាទព្រមដោះគេមកឲ្យមានសន្តិភាពរឿងអីបានជាគេចេះតែរត់អញ្ចឹងមានមានគិតពិចារណាទេហើយបាទដែល ថាខ្លួនឯងដឹកនាំប្រទេសមានសន្តិភាពហើយឲ្យគេដឹងគុណ7មករាបាទខំយក7មករាហ្នឹងឲ្យគេដឹងគុណហេតុអីបានជាប្រជាពលរដ្ឋខ្មែរចេះតែចាក់ចេញពីប្រទេសរបស់ខ្លួនមិនឈប់បែបនេះបាទ បាទអឺមានអីរីបញ្ចប់អីបាទខ្ញុំអឺមានកម្មវិធីបន្តទៀតហ្នឹងអត់អីទេបាទអញ្ចឹងអឺ អរគុណច្រើនណាស់បងប្អូនហើយនឹងបងជំនាញអាចនិមន្តឬមួយក៏វិបុលនៅបន្តិចទៀតដើម្បីឥឡូវជំរាបលាបងប្អូនយើងតែម្ដងទៅដោយសារមានភ្ញៀវមកពេលវេលាផងហើយបងប្អូនយើងសង្ឃឹមថានឹងចាប់ជួបគ្នាគាត់មកចង់ជួបបាទចង់ជួបនៅនៅក្នុងនេះហ្នឹងហើយមាន បងប្អូនមួយចំនួនរហូតទៅដល់ជេអ្នកដែលទៅមកថ្មី ថាហេតុអីមិនមកដល់ស្រុកគេហើយមិនមិនឃើញចេញផ្សាយចេញអីចឹងសង្ងំលាក់ខ្លួនអីចឹងណាគេចេះតែខ្លាចថាពួកហ្នឹងក្បត់ទៀតតែដឹង មកដល់ស្រុកក្រៅហើយណាបាទចេះអានឹងប្រាប់មើលមូលហេតុអីណានេះដោយសារយើងមកដល់នៅទីនេះយើងមិនទាន់គេហៅថាដូចថ្មីណាដូចជីវិតថ្មីអញ្ចឹងអត់ទាន់មានអីដែលយើងផ្សាយជូនបងប្អូនរាល់លើកដោយកាលមុនទេដោយសារយើងមកថ្មីអញ្ចឹងយើងមកគេហៅថា អាកាសធាតុថ្មីទីកន្លែងថ្មី ហើយមកដល់ថ្មីនេះស្វាគមន៍ដោយទឹកកកព្រិលចាំមែនទេបងជោគស្នងព្រាហ្មងបាទហើយក៏មិនភ្លេចដែរបងឆាំមែនដែលម្ចាស់ផ្ទះដែលគាត់ផ្ដល់កន្លែងបាទមិនឆាំហើយនឹងប្រពន្ធគាត់ដែលបានផ្ដល់ ទីតាំងដែលឲ្យពួកយើងនៅស្នាក់នៅនៅទីនេះហើយបងប្អូនផ្សេងផ្សេងផ្សេងលោកជំទាវបាទលោកទាវគណៈបាលសុភាគ្រប់ជាន់សាស្ត្រទាំងអស់បាទនឹងហើយនឹងពិសេសបងប្អូននៅសហរដ្ឋអាមេរិកទាំងអស់បាទគាត់ស្វាគមន៍យ៉ាងកក់ក្ដៅបាទហ្នឹងហើយឲ្យយើងមានកម្លាំងចិត្តបន្ត ការរស់នៅទីនេះហើយបន្តសកម្មភាពរបស់យើងដើម្បីការផ្លាស់ប្ដូរនៅកម្ពុជាហើយបន្តសកម្មភាពឲ្យមានប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជារាល់ថ្ងៃប្រជាធិបតេយ្យคล้ายคล้ายទេតៃកវៈរបស់លោកហ៊ុនសែនទេរាល់ថ្ងៃនេះបាទស្រីទីតាភូពីអាឡងកំពុងកំពុងមើលដែរបាទបាទហើយជាចុងក្រោយខ្ញុំក៏អរគុណផងដែរចំពោះថ្នាក់ដឹកនាំរបស់គណៈបក្សប្រជាជាតិដែលគាត់ ទៀតសោតគឺគាត់តែងតែយកចិត្តទុកដាក់ជាមួយនឹងសកម្មជនដែលជួបនៅបញ្ហានៃការធ្វើទុកបុកម្នេញពិសេសគឺការតាមចាប់ខ្លួនពីសំណាក់នៃរបបទីក្រុងភ្នំពេញហើយយើងដឹងហើយពួកគាត់ស្វាស្វែងមែនទែនទោះបីជាគាត់នៅកន្លែងមានសុវត្ថិភាពឬក៏គាត់ថានៅប្រទេសលោកសេរីយ៉ាងណាក៏ដោយគាត់មិនបោះបង់ នៅសកម្មជនរបស់គណៈបកសង្គ្រោះជាតិចោលដែរគឺគាត់នៅតែខិតខំជួយខ្លះខ្នែងធ្វើម៉េចឲ្យសកម្មជនរបស់គណៈបកសង្គ្រោះជាតិនឹងមានកលែងសវត្ថភាពដើម្បីគេហៅថាជាទីតាំងនៃការតស៊ូជាមួយនឹងរបបលោកហ៊ុនសែនបន្តទៅទៀតបាទចឹងបើបងប្អូនក៏មិនភ្លេចដែរអង្គការសហជីវជាតិដែលបាន ជួយយើងខ្ញុំមកដល់ទីនេះហើយនឹងអង្គការពាក់ព័ន្ធផ្សេងផ្សេងទៀតដែលមានមជ្ឈមណ្ឌលសហរដ្ឋអាមេរិកដែលគាត់បាន និងអរគុណដល់តោប្រវេសម្ចាស់ចំណុយបាទដែលបានជួយបងប្អូនទាំងពីរកន្លងមកបាទពិសេសគឺបងប្អូននៅក្នុងសហរដ្ឋអាមេរិកដែលតែងតែ យកចិត្តទុកដាក់ហេតុទីបារាំងក៏ដូចគ្នាដែរតែគេហៅថា បបៃបបោចនៃថាវិការផ្ទាល់ខ្លួនរបស់ពួកគាត់ដើម្បី ជួយទៅដល់ពួកយើងខ្ញុំដែលរស់នៅក្នុងប្រទេសថៃកន្លងមកណាហើយមិនត្រឹមតែនេះទេគឺមានសកម្មជនរបស់យើងជាច្រើនរូបទៀតដែលត្រូវការជំនួយពីបងប្អូនបន្តទៅទៀតដើម្បីពួកគាត់នឹងមានលទ្ធភាពក្នុងការតស៊ូជាមួយនឹងរបបលោកហ៊ុនសែនបន្តទៅទៀតបាទហើយយើងមិនភ្លេចគុណអ្នកទាំងអស់គ្នាទេទេបាទព្រោះនឹងជាឆន្ទៈនិងទឹកចិត្តរបស់ពួកគាត់ក្នុងការស្រឡាញ់អ្នកប្រជាធិបតេយ្យស្រឡាញ់ជាតិស្រឡាញ់ យុទ្ធភូមិរបស់ពួកគាត់សូម្បីតែម្ដាយខ្ញុំនោះក៏ផ្ញើថវិកាបន្តិចបន្តួចមកជួយបងប្អូនដែរបាទអរគុណអរគុណច្រើនមែនទែនបាទលោកពូបាទហើយបងប្អូនយើងទាំងអស់គ្នាដែលមកនេះបាទសិតតាចេញពីឆន្ទៈបាទចេញពីបេះដូងរបស់គាត់គ្មានការបង្ខិតបង្ខំទេដោយសារតែអ្វីដែលថាតែជាដើមគំនិតនៃការជួយជ្រោមជ្រែងពីបងប្អូននេះតិចក៏ដោយច្រើនក៏ដោយគឺជាទឹកចិត្តនៃការស្រឡាញ់ ជាតិមាតុភូមិគាត់មិនស្រឡាញ់បុគ្គលទេគាត់ស្រឡាញ់ជាតិមាតុភូមិបានជួយអ្នកតស៊ូដែលជាសកម្មជនរបស់គណៈបកសង្គ្រោះជាតិក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងរបបផ្ដាច់ការ បាទបាទហ្នឹងហើយបងប្អូនយើងដតីទៀតអ្នកមកហ្នឹងគឺថានៅរដ្ឋផ្សេងផ្សេងគ្នាអត់អាចបានមកជុំគ្នានៅរដ្ឋនេះបានអ្នកខ្លះថាអត់ឃើញរុនរត់រុនច័ន្ទធីអត់ឃើញនាងសុខុនអត់ឃើញអីអញ្ចឹងណាបាទព្រោះដោយសារគាត់នៅរដ្ឋផ្សេងផ្សេងទៀតបាទអញ្ចឹងអត់បានជួបគ្នាទេគឺខ្ញុំមកបានជួបតែពីរអ្នកហ្នឹងទេបាទ បាទអឺប៉ុនណែតនោះគាត់នៅបាទនៅផ្ទះផ្សេងផ្សេងគ្នាអញ្ចឹងណាបងប្អូនបាទអញ្ចឹងអត់បានជួបគ្នាទេ បាទបាទហើយមានបងប្អូនយើងគាត់សួរថាថ្ងៃណាគាត់ទៅលេងអឺវត្តភ្នំសេរីអញ្ចឹងយល់ថាចាំមានអាកាសល្អសិនព្រោះសម័យឆ្នាំនឹងគាត់នាំទៅពីនេះទៅភ្នំសេរីចិត្តដែរទេបាទបាទមួយម៉ោងប្រហែលជា1ម៉ោងកន្លះ1ម៉ោងកន្លះហើយអរគុណច្រើនសម្រាប់ការគ្រប់គ្រងក៏ដូចជាការចូលរួមអឺ គេហៅថាលើកទឹកចិត្តដល់ពួកយើងខ្ញុំ ដែលជាអ្នកតស៊ូកន្លងមកឥឡូវនេះយើងសង្ឃឹមថាយើងនឹងចាប់ដៃគ្នាហើយយើងនឹងបន្តការតស៊ូជាមួយ គ្នាដោយគេហៅថាមុះមុតហើយនឹងសាមគ្គីភាពគ្នាបាទហើយយើង មិនចោលទេអ្នកស្នេហាជាតិទោះបីតែពួកខ្ញុំមកដល់ប្រទេសអឺអាមេរិកនេះក៏ដោយយើងនៅតែបន្តជួយគ្នាយើងនៅខាងក្នុង ស្រុកដែលពួកគាត់នឹងគេហៅថាត្រូវការនៅគេហៅថា ជាជំនួយផងជាកម្លាំងចិត្តផងហើយគ្រប់រូបភាពយើងនឹងជួយពួកគាត់ដើម្បីតស៊ូបន្តទៅទៀតយើងមិនអាចបោះបង់គិតគ្នាចោលទេបាទ ហើយនឹងឃើញបងប្អូនថាគាត់មកដល់អាមេរិកហើយអ្នកខ្លះនៅអីហ្នឹងទៅមកសុំលុយសុំកាក់អីពីគាត់ទៅទៀតហ្នឹងមិនទាន់មានទេមកថ្មីថ្មីគ្មានប្រាក់ខែគ្មានតំណែងការងារទេអ្នកខ្លះថាអូមកដល់អាមេរិកហើយមានលុយឲ្យតែមកដល់អាមេរិកចេះតែខលមកពួកគាត់បីប្រមាត់ប្រតិកោទាំងអស់គ្នាបាទហ្នឹងហើយដើម្បីដឹងហើយបាទការលំបាកក៏យើងព្យាយាមតស៊ូទាំងអស់គ្នានឹងជោគជ័យល្អបាទសម្រាប់ជាតិបាទហើយក៏ភ្លេចចឹងដែរថាសហរដ្ឋអាមេរិកហ្នឹងគឺមកសិតថា ធ្វើការទាំងអស់គ្នាបានបានអាចរស់បានអញ្ចឹងប្រទេសហ្នឹងគឺប្រទេសការងារតែម្ដងមិនមែនដោយប្រទេសកម្ពុជារកការងារធ្វើអត់បានទេ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 អរគុណសូមជម្រាបលាបាទបាទសូមជម្រាបលាជួបគ្នាឆាប់ឆាប់ញឹកញឹកទៀតបាទញឹកញាប់ទៀតបាទអរគុណ